របៀបងាយងាយក្នុងការបង្កើតគណនី App Sastrafim សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ចូលទៅកាន់ Play Store ហើយ download កម្មវិធី App Sastrafim ចុះឈ្មោះបង្កើតគណនីឥឡូវនេះបន្ទាប់មកលោកអ្នកគ្រាន់តែបំពេញនូវព័ត៌មានខាងក្រោមដែលមានដូចជាលេខទូរស័ព្ទរបស់លោកអ្នកទៅក្នុងប្រអប់ដែលនៅខាងឆ្វេងដៃចុចទទួលលេខកូដហើយរងចាំរយៈពេល60វិនាទីសូមពិនិត្យមើលប្រអប់សារនៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក បន្ទាប់មកលោកអ្នកគ្រាន់តែយកលេខកូដទាំង6ខ្ទង់ដែលគេបានផ្ញើចូលមកក្នុងទូរស័ព្ទដៃនោះមកបំពេញនៅក្នុងប្រអប់លេខកូដហើយលោកអ្នកត្រូវបង្កើតពាក្យសម្ងាត់ដោយខ្លួនឯងសូមចងចាំថាពាក្យសម្ងាត់ទាំងនោះត្រូវតែមានចំនួនលេខនិងអក្សរបន្ទាប់មកលោកអ្នកគ្រាន់តែយកពាក្យសម្ងាត់ដែលលោកអ្នកបានបង្កើតមុននេះមកបំពេញនៅក្នុងប្រអប់បន្ទាប់ឲ្យដូចគ្នាបែបបិទហើយចុចប៊ូតុងបន្ត ជ្រើសរើសគម្រោងតម្លៃត្រឹមតែ5ដុល្លារក្នុងមួយខែសម្រាប់ទស្សនាបានមួយឧបករណ៍និងអាចជ្រើសរើសគម្រោងតម្លៃ10ដុល្លារក្នុងមួយខែសម្រាប់ទស្សនាបាន3ឧបករណ៍កាន់តែចំណេញបន្ទាប់មកចុចប៊ូតុងដែលមានពាក្យថាជ្រើសរើសគម្រោងនេះហើយលោកអ្នកនឹងឃើញការបង្ហាញពីគោលការណ៍នៃការប្រើប្រាស់សូមអានខ្លឹមសារខាងក្រោមបន្ទាប់មកចុចប៊ូតុងដែលមានពាក្យថាយល់ព្រម ព្រោះលោកអ្នកអាចជ្រើសរើសវិធីបង់ប្រាក់ណាដែលលោកអ្នកគិតថាងាយស្រួលសម្រាប់លោកអ្នកដែលមានដូចជាតាមរយៈ credit card តាមរយៈកាតកោរបស់ Sastra Film ឬតាមរយៈគណនី ABA បន្ទាប់ពីបង់ប្រាក់រួចលោក អ្នកនឹងឃើញពាក្យថាជោគជ័យ ហើយលោកអ្នកគ្រាន់តែចុចទៅលើបង្កើតគណនីតាមគំរូវីដេអូនេះជាការស្រេចអបអសាតលោកអ្នកបានបង្កើតគណនី app របស់ Sastra Film បានសម្រេចពេលនេះលោកអ្នកអាចទស្សនាគ្រប់ភាពយន្តខ្មែរដែលមានគុណភាពរបស់ Sastra Film